ច្បាស់ចេះអ្នកនាងផល្លាបង្ហាញភាពផ្អែមល្ហែម ជាមួយពូចកហើយអួតប្រាប់អ្នកគ្រប់គ្រងថារឿងរ៉ាវរបស់លោកជឿនប៊ុនចក់ហៅអេដមីនជីងចក់និងអ្នកនាងទ្រីងផល្លាបានឈានដល់ការប្តឹងផ្តល់គ្នាកក្រៅអស់បណ្ដាញសង្គមដោយអ្នកគ្រប់គ្រងភិជាច្រើនគិតថា ពួកគេនឹងមិនអាចធ្វើការផ្សះផ្សាគ្នាវិញដូចមុននោះឡើយ។ ការគិតបែបនេះដោយសារតែអេដមីនចិញ្ចក់ខ្លួនឯងក៏ប្រកាសជំហរដាច់ខាតមិនយកវិញនោះឡើយថែមទាំងប្រើសម្ដីធ្ងន់ធ្ងរជាច្រើនទៅលើអតីតភរិយារូបនេះខណៈអ្នកនាងផល្លាវិញក៏មិនអន់នោះដែរបានតតាំងពូចកវិញឥតសំចៃមាត់ស្របពេលរឿងរ៉ាវខាងលើហាក់ស្ងប់ស្ងាត់ពីបណ្ដាញសង្គមទៅនោះ ស្រាប់តែថ្មីថ្មីនេះមានការបែកធ្លាយថា ពួកគេទាំងពីរនាក់បានត្រូវគ្នាវិញធ្វើឲ្យអ្នកតាមដានស្រឡំកាំង ដៃចិត្តខំអាណិតខំគ្រប់គ្រងខំចំណាយពេលតាមដានកន្លងមកទោះយ៉ាងណាអេដមីនជីងចក់បានបដិសេធតាមរយៈសារបៃធ្លីថាខ្លួនមិនបានត្រូវគ្នាវិញនោះទេគណនី Facebook របស់ខ្លួនត្រូវបានគេ hack មិនទាន់យកមកវិញបាននៅឡើយទេផ្ទុយពីការអះអាងនេះអ្នកនាងផល្លាបានទទួលស្គាល់ថាពួកគេត្រូវគ្នាវិញ ហើយថែមទាំងប្រមានទំលាយវីដេអូដែលពូចកមកផ្ទះរបស់ខ្លួនសុំត្រូវគ្នាទៀតផង បន្ថែមលើនេះដើម្បីឲ្យកាន់តែច្បាស់ថែមទៀតនោះនៅយប់ថ្ងៃទី9ខែសីហាអ្នកនាងផល្លាបានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយអេដមីនជីចកហើយនិយាយថា រកឃើញមិត្តភ័ក្តិមួយរូប ដែលមុខមាត់ដោយប្តីរបស់ខ្លួនថែមទៀតផងធ្វើឲ្យអ្នកគ្រប់គ្រងកាន់តែច្បាស់100%ថាពួកគេត្រូវគ្នាមែន។ បង្ហោះភ្ជាប់ជាមួយរូបថតសើចដាក់គ្នាបង្ហាញភាពផ្អែមល្ហែមអ្នកនាងផល្លាបាន ភ្ជាប់ជាមួយ caption ថាខ្ញុំចេះរកបានមិត្តភក្តិមួយមុខដូចប្តីចប់គេស្មានថាប្តីការប៉ັດមិត្តខ្ញុំទេ តាមរយៈនេះមានមតិភាតិចដែលគាំទ្រខណៈមតិជាច្រើន បានចូលទៅប្រើសម្ដីធ្ងន់ធ្ងរទៅលើ ពួកគេពិសេសលើ admin ជីងចក់តែម្ដង ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ